ខេជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ហេយើងទៀតដែរបាទថ្ងៃនេះគឺខ្ញុំមកគោរពដែលអឺកាត់នេះក៏ឲ្យគូយើងដល់គូដែរតែគោលការណ៍ច្រើនជាងទៅគឺថាគោលរបស់បានជាថ្ងៃនេះដល់គ្នាដោយសារតែ នៅកន្លែងមាន ការរំខានពី ឡានម៉ូតូអីគ្នាសលេងទៅឡានទៅវិញទៅមកយើងធ្វើអីតែជាប់ផ្លូវជាតិនឹងចាំដល់តែអាចយើងសម្ដែងដែរបាទមុនចូលទៅទេសអាអូនសូមអរអ្នកទាំងអស់គ្នាជួយជួយចុច like subscribe ចុចសញ្ញាក្ដឹងនិងទទួលបានវីដេអូជាបន្តបន្តទៀតដែលខ្ញុំនឹងផុសជូនអ្នកទាំងអស់គ្នាអូខេឥឡូវអឺ វីដេអូគូររូបនេះគឺខ្ញុំអត់បានគូរលម្អិតទេគឺខ្ញុំដាក់កម្មវិធី convert ទៅជា MP4 ដើម្បីបានជាវីដេអូគូររូបនេះអូខេ let's go